សិល10ហ្នឹងវាពាក់ព័ន្ធតែមួយទេដែលយើងសូត្រថា ជាតរូបៈរចតបដិកហណាវេរមណីគឺវាចាការកាន់យកមាសនិងប្រាក់ដោយខ្លួនឯងឬក៏ប្រើគេឲ្យទទួលកាន់យកកាន់ដោយខ្លួនឯងឬក៏ប្រើគេឲ្យ កាន់ដូចតែគ្នាទេមិន ពាក់ព័ន្ធអីសំខាន់ចំពោះការស្លៀកពាក់ចំពោះការកោសក់ឬក៏មិនកោសក់ទេអឺការកោសក់នឹងមាន តែបបជិតទេ ដែលមានទោសជាតន្តកម្មហើយនឹងអាបត្តិទុគាត់ សម្រាប់ភិក្ខុតន្តកម្មសម្រាប់សាមណេរប្រសិនបើមិនកោទេត្រូវទោស ប៉ុន្តែញាតិញោមមិនមាន ការសំដែងថាត្រូវស្លៀកពាក់យ៉ាងម៉េចមិនមានចែងច្បាស់លាស់ទេ ស្រេចតែតាមប្រពៃណីយើងស្លៀកយ៉ាងម៉េចសមក៏ស្លៀកអញ្ចឹងទៅនឹងចំពោះសម្លៀកបំពាក់អត់ទេណាអត់មានពីព្រោះសិលរបស់ញាតិញោមជាពុទ្ធបរិស័ទនឹងថ្នាក់ណាក៏ដោយនិច្ចសិលក៏ដោយអពោសិទ្ធសិលក៏ដោយ នៅ លើចេតនាចេតនាខាងក្នុង ដោយដែលព្រះតម្រាស់ព្រះអង្គត្រាស់ថាចេតនាហੰភិកវេសីលੰវទាមិមនាលភិក្ខុទាំងឡាយតថាគតហៅចេតនាជាទូសិលគឺសតិចេតនាទាំងអស់តាំងពីបាណាវេរមណីចេតនាជាហេតុវាចារហូតទៅដល់ទី10ហ្នឹងចេតនាជាហេតុវាចាអញ្ចឹងវានៅតែចេតនាហ្នឹងឯងអត់មាននៅជាមួយរូបរាងកាយខាងក្រៅទេទោះបីជាពាក់ព័ន្ធជាមួយការស្លៀកតែង កាយតែងអីហ្នឹងវាជាអំពើផ្លូវកាយមិនប៉ុន្តែចេតនាដែលចង់តែងចង់ល្អអញ្ចឹងហ្នឹងហើយព្រោះគ្រាន់ថាបើយើងស្លៀកអីឲ្យវាឆាតឆាយពេកមិនមែនពាក់ព័ន្ធជាមួយនឹងសិក្ខាបទទី10ហ្នឹងទេពាក់ព័ន្ធជាមួយនឹងសិក្ខាបទមេលានោះមេលាគន្ធវិលេនោះអញ្ចឹងការស្លៀកដណ្ដប់ហ្នឹងវាចាកការតែងខ្លួនវាចាកការ ប្រដាប់តាក់តែងដោយ គ្រឿងអលង្ការផ្សេងផ្សេងនោះ អ្នកឧបោសថហើយនិង អ្នកសិល10នឹងដូចតែគ្នាប្រហែលគ្នាណាប្រហែលគ្នាអូអ្នកឧបោសថសិលស្លៀកមិនបាន អ្នកសិល10នឹងក៏ស្លៀកអញ្ចឹងបានដែរពីព្រោះពាក់ព័ន្ធជាមួយការតែងខ្លួននិងការស្លៀកដណ្ដប់គឺនៅក្នុងសិក្ខាបទមេលាកន្ធវិលេណាហើយសិក្ខាបទអ្នកសិល10នឹងគ្រាន់តែថែមមួយទៀតទេ ថែមត្រង់មិនកាន់យកនៅ មាសនិងប្រាក់ដោយខ្លួនឯងហើយនឹងមិនប្រើគេឲ្យទទួលការយកជំនួសនឹងចឹងដែលផ្លៃពីអបោសិតហ្នឹងតែប៉ុណ្្នឹងទេអត់មានអីចម្លែកទេប៉ុន្តែអឺយោបល់អាត្មាសម្រាប់ញាតិញោមអ្នកនៅប្រកបមុខរបរហ្នឹងត្រឹមអបោសិតហ្នឹងគឺល្អណាស់ហើយ វាមិនកង្វល់វាមិនកង្វល់ពីព្រោះ អឺចូលដល់សិល10ហ្នឹងគឺសម្រាប់អ្នក ដែលឈប់ខ្វល់ពីជីវិតចង់មានចង់បានហើយដែលចាំបាច់ត្រូវមានសិក្ខាបទមិនកាន់លុយកាក់ហើយនឹងមិនអោយគេកាន់យកហ្នឹងវាពាក់ព័ន្ធទៅដល់ការប្រាថ្នាតិចហើយយើងនៅធ្វើការដើម្បីបានប្រាក់ខែហ្នឹងមិនគួរទេមិនគួរទៅរក្សាកន្លែងហ្នឹងទេហើយរក្សាហើយក៏វាមិនច្បាស់មិនច្បាស់លាស់វាមិនវាមិនស្រឡះនៅក្នុងចិត្ត ចឹងធ្វើបានត្រឹមណាដែលញាតិញោមស្រឡះចិត្តធ្វើប៉ុណ្ណឹងល្អដូចគ្នានឹងយើងមានស្រែតិចស្រែច្រើនយើងស្រែតិចល្មមប៉ុន្តែយើងធ្វើបានល្អដល់ធ្វើស្រែច្រើនធ្វើអត់បានល្អវាខាត ទៅវិញហ្នឹងហ្នឹងចឹងយើងមើលអរិយបុគ្គលភាកច្រើនអត់មានកាន់ដល់សិល10ទេឲ្យតែនៅផ្ទះភាកច្រើនណានិយាយវិសាខាអនាថាបិណ្ឌិត គឺត្រឹមតែឧបោសថនឹងឯងពីព្រោះគាត់នឹងមានប្តីមានប្រពន្ធមានផ្ទះមានសបាយមានស្រែមានចំការយល់ទេណាអារបស់ទាំងអស់ហ្នឹងវានាំឲ្យកើតប្រាក់ប្រាក់យកមកធ្វើបុណ្យអញ្ចឹងគាត់ត្រូវឧបោសថហ្នឹងគឺល្អហើយគាត់អត់ខ្វល់អត់ញញញហើយតែដល់តែទៅដល់សិល10ដល់ឈប់ធ្វើចការដល់ឈប់ធ្វើអីឈប់រស់ស៊ីអីពីព្រោះអាការរស់ស៊ីការធ្វើការហ្នឹងជាហេតុដោយបាន ប្រាក់ហ្នឹងហើយដល់ទៅអ្នកសិល10ទៅធ្វើទៀតអាហ្នឹងកុំ ដល់កំកាន់អាទី10ហ្នឹងយល់ទេហើយយើងក៏មើលងាយថាឧបោសថហ្នឹងវាវាផលតិចមែនទេមែនទេឲ្យតែយើងធ្វើបានល្អបើណានឹងអញ្ចឹងវាមិនសំខាន់ឈ្មោះ10ឈ្មោះ8ទេប៉ុន្តែគ្រាន់តែសំខាន់យើងធ្វើបានអត់ណាហើយយើងធ្វើទៅវាជ្រះថ្លាឬអត់នឹងអញ្ចឹងហើយយើងមើលចាស់អរិយបុគ្គលប៉ុន្តែលោកនៅ ជាគរិយវេសនៅមានផ្ទះសម្បែងនឹងទាំងអស់នឹងគឺសិតតែឧបោសថដែរ បសិទ្ធគឺអាសិល8ហើយយើង58ណាហ្នឹងហើយនិយាយវិសាខាអីហ្នឹងគឺសោតាបណ្ឌបុគ្គលអនាថបណ្ឌិតក៏សោតាបណ្ឌបុគ្គលប៉ុន្តែលោករសាត្រឹមតែឧបោបសិទ្ធតែប៉ុណ្ណោះពីព្រោះត្រូវការមើលស្រែមើលចំការត្រូវការទិញចូលលក់ចេញសិតតែរឿងបានលុយកាក់ហើយគាត់បានយកមកធ្វើអីធ្វើបន់ហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងណានៅធ្វើការអញ្ចឹងគឺត្រឹមតែ ឧបោសថនឹងល្អណាស់ណាចឹងប៉ុណ្ណឹងញាតិញោមមានអីទៀតញាតិញោមលើកបញ្ហាមកបានអាត្មាសនុកសំដែង ទៅតាមចំណងណាចាខ្ញុំកណាសម្បត្តិការសួរព្រះអង្គថា នៅពេលដែលខ្ញុំកណាបានអសាបបោសិតនឹងបានណាជាមួយឆ្នាំនឹងគឺបាន ហើយខ្ញុំកណាបាន ស្ដាប់នៅអឺតាមសម្លេងរបស់កសែតខ្លះអីខ្លះថាសំសិលមកមកតែស្អែកឡើងសិលអញ្ចឹងយើងកាន់បានមួយថ្ងៃហើយដល់ពេលសិលកាន់ទៀតដល់ពេលរួចសិលហើយបញ្ជូនទៀតតែជាការពិតទេព្រះអង្គហើយមួយទៀតអឺខ្ញុំកណាមានគ្រួសារគ្រួសារពេល ខ្ញុំកណាសុំអបោសិតនឹង គឺខ្ញុំកណាបាននិយាយលេងគាត់ទៅគាត់ថាអូបានធ្វើប្រសើរហើយហើយចាប់ពីការដែលធ្វើនឹងទៅគឺឃើញថាល្អមែនទាំងការរស់នៅទាំងការអីអ្វីផ្សេងផ្សេងគឺលោកបានប្រណិប័តជាគ្រប់អ្នកមានសិលក៏ប៉ុន្តែខ្ញុំកណាមានអារម្មណ៍មួយគិតថាខ្ញុំកណានេះសុំសិលហើយលោកមកដល់ខ្ញុំកណាត្រូវគាត់ផ្គងបាយទឹកជាប្រពន្ធជាអី តើជួការលើនឹងខ្ញុំកណាលេខលបិលវល់ហើយតែចិត្តនឹកឃើញម្យ៉ាងថាដល់ស្ដាប់ធរទៅថាទេនេះឯងត្រូវតែគ្រប់ស្វាមីក៏ធ្វើទៅដូចយមិញអញ្ចឹងធ្វើអញ្ចឹងទៅគាត់ឲ្យដេញឲ្យទៅថាទៅគេងទៅសម្រាប់ទៅស្ដាប់ធម៌ស្ដាប់អីទៅតែតើខ្ញុំកណានៅបំរើលោកដែលលោកជាអ្នកអតិនសំសិលលោកធម្មសិល5នេះព្រោះលោកត្រូវនៅជាប់តែខ្ញុំកណាបំរើអ្នកមានអ្នកសិលទៅបំរើទីផ្គត់ផ្គង់អ្នកអត់សិលតើមានទុកអ្នកសិលខ្ពស់កណា តើបំរើទៅយ៉ាងម៉េចបើថាអត់បំរើ បានក៏នេះបើថាបើអត់បើថាបំរើបានសូមព្រះអង្គជួយបកស្រាយអសាធុខ្មែរយើង ប្រើពាក្យថាជូនជើងអបោសិតឬក៏ទទួលដំណើរអបោសិតជាការពិតហើយដូចជា មុនថ្ងៃអបោសិតមកដល់យើងឡើងរៀបចំផ្ទះសម្បែងឲ្យស្អាតឲ្យហើយ ដែលយើងគិតថាយើងនឹងរក្សាឲ្យស្អាតឲ្យល្អពេលដែលយើងដល់ថ្ងៃឧបោសថនឹងមុននឹងថ្ងៃឧបោសថមកដល់គឺយើងឡើងនមស្ការថ្វាយបង្គំព្រះតាំងចិត្តដោយល្អរងចាំថ្ងៃថ្មីឧបោសថមកដល់ដូចជាយើង រងចាំទទួលមិត្តភ័ក្តិដែលមកពីចម្ងាយដោយត្រេកអរដឹងថាគាត់នឹងមកដល់ថ្ងៃស្អែកយើងរៀបចំកតុបឲ្យស្រេចយល់ទេ ហ្នឹងហើយហ្នឹងហៅថាទទួលអបោសិតណាថ្ងៃទទួលដំណើរបោសិតថ្ងៃដែលចិត្តដាច់ទៅវិញហ្នឹងគឺថាចិត្តភ្លឺថ្ងៃថ្មីហ្នឹងហ្នឹងហើយគឺយើងឡើង នមស្ការរបៀបដូចជាយើងជូនដំណើរភ្ញៀវអញ្ចឹងដោយអាឡោះអាល័យពីគ្នាអញ្ចឹងហ្នឹងអញ្ចឹងបាទហើយរឿងការដែលបំរើស្វាមីក្នុងនាមយើងជាអ្នកមានសិលអត់តោះខុសអីទេអត់តោះខុសអីទេ យើងដាក់ខ្លួនយើងថាជាភរិយាទោះគាត់មិនតន់សំបីសិល5មិនមានក៏ដោយក៏នៅតែត្រូវធ្វើកិច្ចជាភរិយាអញ្ចឹងអត់មានខុសតោះអីទេរឿងសិក្ខាបទហ្នឹងពាក់ព័ន្ធជាមួយប្រសងទេបើប្រសងទៅបំរើកុហកអីចេះចេះអាហ្នឹងមានតោប៉ុន្តែបើក្រហោះនោះមិនមែនជាអ្នកដតីជាមេដាបិតាអត់មានតោសទៀតណាតាំងពីដាំបាយតាំងពីដងទឹកតាំងពីគក់ខោអាវញោមហ្នឹងអត់ខុសទៀតអញ្ចឹងណានឹងអញ្ចឹង តួយ៉ាង ដូចជារឿងប្រពន្ធកុកកដមិត្តប្រពន្ធកុកកដមិត្តហ្នឹងគាត់ជាសោតាបណ្ឌបុគ្គលមិនមែនជាពធជនទៅទេណាជាអរិយបុគ្គលប៉ុន្តែប្តីរបស់គាត់ នោះ ព្រានព្រៃមានសិលណាអត់ទេក៏ប៉ុន្តែគាត់ធ្វើកិច្ចការជាទូនាទីប្រពន្ធឃើញទេគាត់ជាបុគ្គលដល់ទៅអរិយបុគ្គលទៅហើយសិលរបស់គាត់នឹងវាដល់ទៅ សមុជឆេតវិរតិហ៎មិនដែលដាច់មិនដែលអីសិលខ្ពងខ្ពស់ណាប៉ុន្តែ នៅពេលដែលគាត់ធ្វើការងារគាត់មិនមែនយកនាមអរិយបុគ្គលទៅធ្វើទេគាត់យកនាមប្រពន្ធយកទៅធ្វើយល់ទេដូចយើងរសាសិល5ក៏ដោយឧបោសថក៏ដោយពេលដែលយើងធ្វើមិនមែនយកនាម អ្នកមានសិលទៅធ្វើទេយើងយកនាមជាប្រពន្ធទៅធ្វើយល់ទេអត់បញ្ហាអីទេហើយវាយើងនាំគ្នាសាសិលឲ្យឈប់បំរើប្តីប្តីឈប់ឲ្យមកហ្នឹងឯងសាសិលទៅលែងធ្វើការអីអស់អាលីងទៅ អត់បញ្ហាអីទេណាហ្នឹងហើយបើអត់អីកុំមានរង្គៀសអីអត់អីគឺថាយើងអត់មានពាក់ព័ន្ធរឿងសិលទេគឺ ពាក់ព័ន្ធតួនាទីតួនាទីប្រពន្ធដែលត្រូវធ្វើការយ៉ាងណាហ្នឹងហើយមានអីទៀតញាតិញោមថ្ងៃនេះអត់សំដែងចង់ញាតិញោមសួរហ្នឹងហើយអញ្ចឹងអាត្មាសំដែងតិចទៀតទៅចុះតិចទៀតម៉ោង10បាទ យើងទាំងអស់គ្នាមកវត្តចង់បានសេចក្តីសុខទេហ្នឹងហើយអឺនិយាយព្រះធម៌មួយកន្លែងដែលព្រះសម្មាសម្ពុទ្ធអះអាងអះអាងថា បុគ្គលឯណាដែលដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកព្រះអង្គធានាថាមេមិនអាច ជ្រៀតជ្រែកចិត្តបានឡើយញាតិញោមធ្លាប់ឮមេណាមេមានច្រើនមេហ្នឹងមានដល់ទៅ5ឯណោះមានមេរាធិរាជហៅថាទេវបុត្រមេមេហ្នឹងជាទេវតាជាន់ទី6ដែលតែងតែមក យាយីព្រះសម្មាសម្ពុទ្ធឬក៏សាវកមិនឲ្យកើតជាកុសលបានបរិបូរហ្នឹងហើយមួយទៀតនោះអឺកិលេសមាកិលេសមាមាគឺកិលេសលោភៈទោសៈមោហៈអកុសលធម៌សពគ្រប់ហ្នឹង ណាជាមេដែរហើយមួយទៀតបញ្ចមេបញ្ចមេហ្នឹងបានដល់បញ្ចខណ្ឌណាជាខន្ធមេថ្មនិយាយខុសគឺបញ្ចខណ្ឌបញ្ចមេមេ5នោះបញ្ចខណ្ឌបញ្ចខណ្ឌហ្នឹងគឺខន្ធមេមានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌ សង្ខារខណ្ឌនិងវិញ្ញាណខណ្ឌនិយាយរួមគឺតួរូបកាយរបស់យើង និងចិត្តវិញ្ញាណទាំងអស់តួជីវិតរបស់យើងនេះឯងដែលហៅថាខន្ធមេហើយមួយទៀតនោះគឺមច្ចុមេគឺសេចក្តីស្លាប់មច្ចុមេហើយ មួយទៀតស្អីអស់ហើយណាទៅបាន4ហើយមួយទៀតអភិសង្ខារមាមួយទៀតអភិសង្ខានឹងគឺកម្មជាកុសលនិងអកុសលប៉ុន្តែអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ផ្ដោតនៅក្នុងទីនេះ គឺសំដៅកិលេសមេកិលេសមេឬក៏សំបីតែ ទេវបុត្រមានឹងផងដែរអឺព្រះអង្គអះអាងអញ្ចឹងថាឲ្យតែប្រកាសថា អ្នកទាំងឡាយមានព្រះពុទ្ធរតនៈនឹងជាសរណៈជាទីរលឹកព្រះធម៌ជាទីរលឹកព្រះសង្ឃជាទីរលឹកមេគឺកិលេសមិនអាចជ្រៀតជ្រែកចិត្តរបស់អ្នកបានឡើយ។ ចឹងយើងត្រូវដឹងថាកិលេសស្អីជាមេនោះគឺជាគ្រឿងសៅមងផ្លូវចិត្តគ្រប់យ៉ាងមានទោសៈការខឹងក្រោតបដិខៈនិងឬក៏កោធៈសេចក្តីក្រោតតោមនោះការតូចចិត្តចង្អៀតចង្អល់ចិត្តហ្នឹងហើយ ការសោកស្ដាយអ្វីអ្វីសពគ្រប់បែបយ៉ាង លោភៈនឹងគឺការត្រេកអរជាប់ចម្ពាក់នៅក្នុងរបស់របរសពគ្រប់ហើយមោហៈគឺការបិទបាំងនៅសភាវៈពិតនៃធម៌ហ្នឹងអិសាការចំណែនមច្ឆរិយៈការកំណាញ់វិជ្ជកិច្ឆាការសង្ស័យសពគ្រប់មិនច្បាស់លាស់ណាអហេរិកៈមិនខ្មាស់បាបអនត្តបៈមិនខ្លាចបាប នឹងទាំងអស់ហ្នឹងឬក៏មិឆាទិដ្ឋិផ្សេងផ្សេងទាំងអស់នេះចាត់ទុកថាជាកិលេសមេណាប៉ុន្តែកិលេសទាំងអស់ហ្នឹងព្រះអង្គអះអាងថាមិនអាចជ្រៀតចិត្តរបស់អ្នកបានឡើយ ប្រសិនបើ អ្នកទាំងឡាយច្បាស់លាស់ថាយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹងជាសរណៈ ជាទីពឹងទីរលឹកអឺមតើទីពឹងទីរលឹកនឹងដោយ ប្រការណានឹងចឹងហើយទីពឹងទីរលឹកនឹងនៅពេលណា បានជាមាគឺកិលេសនឹងជ្រៀតជ្រែកមិនបានយើងធ្វើបន់សពថ្ងៃគឺយើងចង់ជ្រះកិលេសទាំងអស់នឹងហើយតើមែនទេញាតិញោម ណាសូមបីវេវេចង្ហាន់ហ្នឹងសូមឲ្យអស់ទៅនៃអាសវៈណាគឺកិលេសហ្នឹងពីព្រោះចង្រៃផ្សេងផ្សេងសពគ្រប់ទាំងអស់ហ្នឹងវាកើតពីកិលេសរក្សាសិលនេះញោមសួរពីរឿងរក្សាសិលហ្នឹងក៏ដើម្បីលះកិលេសណាដូចជាការវាចានៅអសូរាវាចានៅការនិយាយកុហក វាចាក់ប្រការប្រព្រឹត្តខុសក្នុងកាមវាចាក់ការលួចអឺទ្របអ្នកដតីវាចាក់ការសម្លាប់សត្វណាវាចាក់ដល់ទៅក្នុងអពលសត្វនឹងមានការបរិភោគក្នុងកាលខុសវាចាកការប្រដាប់តាក់តែងរាងកាយដោយគ្រឿងក្រអូបគ្រឿងលាបផ្សេងផ្សេងវាចាកការរំច្រៀងបដុំប្រគំដំគោះ អីទាំងអស់ហ្នឹង រហូតដល់វាចាអាសនៈដ៏ខ្ពស់ហួសប្រមាណនឹងអាសនៈប្រសើរនេះសិតតែប្រព្រឹត្តទៅដើម្បីលះបង់កិលេសនឹងចឹងដើម្បីលះបង់កិលេសគ្រប់កុសលធម៌ទាំងអស់ញាតិញោមមកធ្វើបុណ្យធ្វើទានក៏ដើម្បីជំរះចិត្តនឹងឲ្យជ្រះស្រឡះចាកកិលេសទិសដៅរបស់វាអញ្ចឹងពីព្រោះពាក្យថាបុណ្យនឹង ប្រើពាក្យថាកុសលជំនួសបានហើយកុសលកិច្ចរបស់កុសល គឺអកុសលវុទ្ធិសនរៈសੰងគឺការកំចាត់បងនៅ ភាពអាក្រក់គ្រប់បែបយ៉ាងគឺកំចាត់កិលេសនឹងត្មងកំចាត់អកុសលហៅថាកុសលអញ្ចឹងបើគេសួរថាដូចម្ដេចដែលហៅថាកុសលធម្មជាតិដែលឈ្មោះថាកុសល ព្រោះលៀងជំរះអកុសលណាយើងប្រែថាល្អថាអីក៏បានដែរប៉ុន្តែកិច្ចរបស់វា កិច្ចរបស់កុសលទូនាទីរបស់កុសល គឺមកដើម្បីលាងជំរះអកុសលដូចទឹកយើងប្រើអញ្ចឹងយើងទៅលាងជំរះអញ្ចឹងទូនាទីរបស់ ទឹកពេលហ្នឹងដើម្បីអីគឺដើម្បីលាងជំរះមុនតិលហ្នឹងហើយចុះវាពាក់ព័ន្ធអីជាមួយនឹងការដល់បរតនត្រ័យជាទីពឹងបែរទៅជាជ្រះកិលេស បែរទៅជាភាពសៅមងរបស់ចិត្តនឹងលែង មានការគំនុំគុំគួនការស្អប់ការប្រច័នការចំណែនឬក៏លបោបលោបលំកំណាញ់អីសពគ្រប់នឹងវាទៅជា ជាអស់ពីសន្តានទៅ ដោយសារតែនឹករលឹកគុណព្រះអង្គឬក៏គុណព្រះធម៌គុណព្រះសង្ឃទៅវិញនឹងងាយងាយញាតិញោមអាត្មានិយាយរឿងងាយងាយដែលយើងស្ដាប់ពិចារណាបានតើរលឹកយ៉ាងណា សរុបមកគឺជាការពិចារណាច្រើននឹងឯងឧទាហរណ៍យើងសូត្រនៅក្នុងគុណរបស់ព្រះសម្មាសម្ពុទ្ធអិតិបិសោភគវេអរហង្គព្រះដែលមានព្រះភិអង្គនោះព្រះអង្គជាព្រះអរហន្តត្រង់ឆ្ងាយចាកសត្រូវសឹកសត្រូវគឺពោលគឺកិលេស ព្រមទាំងវាសនាគឺកាយប្រយោគនិងវិច័យប្រយោគហើយព្រះអង្គសាទបរិសុទ្ធដែលឈ្មោះថាអរហន្តនឹងគឺថាឈ្នះអស់កិលេសសពគ្រប់បែបយ៉ាង ការសៅមងសពគ្រប់នឹងមិនមាន ហើយមិនតែប៉ុណ្ណោះទេទម្លាប់ដែលមិនល្អតាមរយៈកាយវិការតាមរយៈពាក្យសម្ដីក៏ព្រះអង្គលះអស់រលីងមិនមានសេះសល់អីទេ អញ្ចឹងពិចារណាឃើញអញ្ចឹងទៅតើព្រះអង្គជាបុគ្គលស្អាត ឬក៏កក្រិចស្អាតណានឹកឃើញដល់បុគ្គលល្អហើយយើងជាឧបាសកឧបាសិកា យើងអង្គុយពាក្យថាឧបាសកឧបាសិកា ប្រែថាអ្នក អង្គុយចិត្តព្រះរតនត្រ័យហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចូលទៅអង្គុយចិត្តបុគ្គលដ៏ស្អាតស្អំយ៉ាងនេះ តែយើងគួរជាមនុស្សកក្រិចទេឧទាហរណ៍ចោះថា មាន បុគ្គលម្នាក់ដែលស្អាតរូបកាយស្អាតអង្គុយនៅលើបលាំងមួយហើយយើងចង់ចូលទៅជួបគាត់ទោះបីយើងមិនមានអលង្ការអីក៏ត្រូវតែងូតទឹកឲ្យស្អាតដែរចាំចូលទៅចិត្តមែនទេយើងមិនអាចអលិញប្រឡាក់ផុកមិនតាន់លៀងផងចូលទៅជួបបុគ្គលដែលស្អាតយ៉ាងនោះ គឺមិនគួរសោះឡើយ។ យ៉ាងណាមិញយើងមិនមែនតន់ស្អាតទេប៉ុន្តែ កាលណាយើងរលឹកទៅដល់សេចក្តីល្អរបស់ព្រះអង្គយ៉ាងហ្នឹងធ្វើឲ្យចិត្តយើងហ្នឹងបង្អោនទៅរកសេចក្តីល្អណាដូចគ្នានឹងយើងឃើញមាសដ៏ល្អអញ្ចឹងដើម្បីសំជាមួយនឹងមាសហ្នឹងទល់តែរកប្រអប់ឲ្យស្អាតយកទៅដាក់ខ្លួនយើងដោយប្រអប់អញ្ចឹងទទួលយកនៅរបស់ហ្នឹងមកយករបស់កក្រិចសកៃដងអីយកទៅដាក់មិនទំនងឡើយ ហើយមានគុណព្រះអង្គច្រើនទៀតរៀងសូត្រមកចប់ហ្នឹងទៅញាតិញោមដឹងរលឹកហ្នឹងរលឹកតែនឹងអត់មានរលឹកចំរូបព្រះអង្គស្អីស្អីអត់ទេគឺរលឹក ចំពោះគុណដែលព្រះអង្គមាន នៅ ក្នុងព្រះតីនោះសម្មាសម្ពុទ្ធោទ្រង់ពនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅយយធัวទាំងពួង ដោយប្រពៃហើយស្អីទៀតសូត្ររហូតទៅរហូតដល់ចប់ទៅនឹងក្រំតែបានបុគ្គ គុលដ៏បរិសុទ្ធមួយ ដែលយើងនឹករលឹកឃើញថាព្រះអង្គបរិសុទ្ធនឹកឃើញរហូតទៅដល់បារមីដែលព្រះអង្គសន្សំទៅទៀតណារឿងរឿងនឹកទៅដល់កន្លែងព្រះអង្គមានហ្នឹងក៏មួយយ៉ាងហើយប៉ុន្តែ អាចនឹករលឹកទៅដល់ពេលដែលព្រះអង្គសន្សំបារមីដ៏ច្រើនទៀតព្រះអង្គអត់ធន់ណាស់ព្រះអង្គព្យាយាមណាស់រឿងរ៉ាវដល់ជីវិតយ៉ាងណាព្រះអង្គព្យាយាមលះបង់សពគ្រប់បែបយ៉ាង ទូយ៉ាង ដូចជានាងទេវតានាងទេពធីតាមួយអង្គហ្នឹងពេលមួយដែលព្រះ សម្មាសម្ពុទ្ធមិនទាន់បញ្ញត្តិរឿងភិក្ខុអ្នកកាប់ដើមឈើនោះភិក្ខុទៅកាប់មែកឈើហ្នឹងដើមឈើហ្នឹងយកទៅធ្វើកុដដល់តែកាប់អញ្ចឹងលំនៅហ្នឹងជាលំនៅរបស់ ទេពធីតានោះហើយមានកូនមានអីទៅទៀត នាងនឹងក៏ចេញមកខត់លោកម្ចាស់កុំកាប់ដើមឈើនឹងទីនឹងជាលំនៅរបស់កណាទេបើលោកម្ចាស់កាប់ទៅកណាបានអីនៅ លោកមិនស្ដាប់ព្រោះវាអត់ឃើញខុសទាស់អីព្រោះរបស់ដែលព្រះអង្គមកឲ្យយកមានរបស់មនុស្សទៅរបស់ទេវតារបស់អីព្រះអង្គមានហាមផងកាប់កាប់ទៅខាត់យ៉ាងម៉េចក៏មិន ស្ដាប់ នាងនឹងក៏យកកូនយកទៅដាក់ពីមុខបថៅចំឲ្យកន្លែងកាប់នោះ ដោយគិតថាកាលណាលោកឃើញសត្វមានជីវិត លោកពិតជាមិនកាប់ទេប៉ុន្តែយកទៅដាក់ទៅ លោកយាបថៅទៅទៅហើយទប់វាអត់តន់តើទប់អត់តន់ត្រូវដៃកូនទេវតានឹងដាច់ទៅអញ្ចឹងម្ដាយដែលត្រូវគេកាត់ដៃកូនហើយខឹងទេខឹងទេញាតិញោមហ្នឹងអានាងហ្នឹងមានសេចក្តីក្រោធយ៉ាងខ្លាំង គិតថាអញនឹងទះភិក្ខុនេះមកដៃឲ្យងាប់អញ្ចឹងទេវតាខឹងដែរតាប៉ុន្តែភ្លាមនឹងគិតភ្លាមគិតគិតព្រឹបព្រឹបព្រឹបព្រឹបព្រឹបគិតណាគិតពិចារណាគិតទី1គឺគិតថាកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សន្សំបារមី ដូចជានៅ ក្នុងព្រះជាតិជាដំរីសនណ្ដនឆាត់តន់សន្តោសដំរីឆាត់តន់ហើយមាន ព្រានសនណ្ដទៅប្រហារទៅអឺកាត់យកភ្លុកព្រះអង្គមានការឈឺចាប់ខ្លាំងណាស់រហូតព្រះអង្គជួយអធិដ្ឋានឲ្យព្រាននឹងកាត់ភ្លុកព្រះអង្គនឹងឆាប់ដាច់ទៅទៀតជួយកាច់ឲ្យទៅទៀត ណានឹងនឹងព្រះអង្គអត់ធន់អញ្ចឹងជួសូមបីតែចំពោះជនជាសត្រូវមកប្រហារជីវិតព្រះអង្គក៏ព្រះអង្គមានសេចក្តីអត់ធន់យ៉ាងហ្នឹងម្យ៉ាងទៀតនឹកឃើញថាអឺរាល់ថ្ងៃឧបោសថគឺនៅក្នុងសន្និបាតទេវតាពួកចាតមហារាជការហ្នឹងតែងប្រមូលពពួក រុក្ខទេវតាឬក៏អាកាសទេវតានឹងទៅជួបជុំហើយនិយាយអំពីធម៌របស់ទេវតា អ្នកណាបានធ្វើសេចក្តីល្អខ្លះបើអាត្មាអញសម្រាប់ភិក្ខុនេះអត់មានអីជាការរាយការណ៍នៅសេចក្តីល្អក្នុង សង្គមទេវតាទេអ្នកការពិចារណាច្រើនណាមួយទៀតភិក្ខុនេះមិនមែនបុគ្គលឯកឯងទេ គឺមានមេមានកោយ ណាមានមេមានកោយអ្នកណាជាមេរបស់ភិក្ខុនេះអ្នកណាជាម៉ែឪរបស់ភិក្ខុនេះមិនមែនម៉ែឪជាក្រហោះទេភិក្ខុនេះ ជាកូនរបស់ព្រះសម្មាសម្ពុទ្ធមាន ព្រះពុទ្ធជាបិតាអញ្ចឹងកាលណាយើង ប្រមាថដល់កូនរបស់គេ ក៏ទុកដូចជា ប្រមាថដល់ឪពុកម្ដាយរបស់គេចឹងដែរអញ្ចឹងមានរឿងអីគួរតែ ទៅនិយាយជាមួយនឹងព្រះអង្គណា នឹងចឹងចឹងអ្នកបួសហ្នឹងព្រះអង្គឲ្យឈ្មោះថាជា សមណសក្ខ្យបុត្រណាញាតិញោមមានបញ្ហាជាមួយព្រះសង្ឃហ្នឹងដោយទេវតានឹងចឹងនាងគិតថាបើអាត្មាអញបទុះជាមួយនឹងភិក្ខុនេះ មានឈ្មោះថាអាត្មាអញមិន សមគួរជាមួយនឹងបិតារបស់លោកទៅទៀតមានន័យថាមិនយកយល់សោះហាក់ដូចជាលោក នេះកើតមកគ្មានឪគ្មានម៉ែ គិតរឿង3ចំណុចហ្នឹងនាងដាក់ដៃចុះវិញនេះអាត្មាចង់និយាយថាហេតុអីបានជារលឹកទៅដល់គុណព្រះសម្មាសម្ពុទ្ធបែរទៅជាកិលេសហ្នឹងមុតសន្តានមិនបាន ព្រោះរលឹកឃើញទៅដល់សេចក្តីព្យាយាម រលឹកឃើញដល់សេចក្តីល្អរបស់ព្រះអង្គនឹងអញ្ចឹងហើយគណៈនោះណាប្រសិនបើនាងអត់ពិចារណាចំណុចអញ្ចឹងទេទះហើយហើយតែទះផាំងទៅ លោកមានសិលផង ហើយលោវាមិនមែនត្រឹមតែដាច់ដៃកូនជីវិតខ្លួនឯងអស់ទៅទៅនរកទៀតហ្នឹងហើយអញ្ចឹងក៏នាងទេពធីតាហ្នឹងទៅយំទូលព្រះអង្គទៅនាងប្រាប់រឿងរ៉ាវសពគ្រប់ទៅ បានព្រះអង្គលួងកុំអោយយំកុំអោយអីចឹងចាំព្រះអង្គហាមភិក្ខុសង្ឃមិនអោយកាប់ដើមឈើតាំងពីដឹងមកណាហើយ ប្រាប់ប៉ុណ្ណឹងនៅតែយំព្រោះអត់មានកន្លែងនៅ បាននៅខាងចិត្តកណ្ដកតរបស់ព្រះអង្គហ្នឹងមាន ដើមឈើមួយហើយទេវតាមួយទៅទៅចកតែពីកន្លែងហ្នឹងក៏ឲ្យនៅតែនឹងទៅនេះអាត្មាគ្រាន់តែលើកបុគ្គលាទិដ្ឋានជាឧទាហរណ៍ថា ដូចមួយដេចទៅដែលហៅថាដល់ពពុទ្ធជាទីពឹងឯងកិលេសមុតចិត្តមិនបានមិនទៅដល់សោតពឹងព្រះអង្គឲ្យជួយខ្ញុំព្រះអង្គផងចិត្តទៅសោតទៅដោយមិនយល់មែនទេមែនអញ្ចឹងទេ គឺទាល់តែរលឹកទៅដល់គុណរបស់ព្រះអង្គថាតើព្រះអង្គសន្សំបារមីយ៉ាងណាព្រះអង្គអត់ធ្មត់យ៉ាងណាហើយដល់តែឃើញការខិតខំរបស់ព្រះអង្គច្រើនអញ្ចឹងយើងជួបរឿងតិចតួចវាទៅ ជាលែងអីហ៎ពីព្រោះយើងមិនដន់ដល់ជួបរឿងដល់ថ្នាក់អស់ជីវិតដាច់ដៃដាច់ជើងដោយព្រះអង្គឯណាអត់ទេនឹងអញ្ចឹងមិនចាំបាច់រលឹកគ្រប់ទាំង3ផងរលឹកត្រឹមតែមួយក៏ចិត្តញាតញោមល្អដែរ ណាមិនចាំបាច់រលឹកដល់ទៅ3ទេមិនបាច់រលឹកដល់ពធัวផងប្រសងផងទេរលឹកត្រឹមតែមួយហ្នឹងដបងគេហ្នឹងរលឹកដល់ព្រះសម្មាសម្ពុទ្ធហ្នឹងល្អបាត់ហ្នឹងចឹងឥឡូវអាត្មានិយាយច្រូតកាត់បន្តិចចុះរលឹកព្រះធัวមិនទៅបានជាធ្វើឲ្យយើងហ្នឹងមិនត្រូវកិលេសមុតចៈសន្តានចិត្ត លោភៈទោសៈមោហៈហ្នឹងវាមិនមុតចាក់សន្តានចិត្តអញ្ចឹងយើងសិក្សាទៅលើពធមើលពធទី1ព្រះបរិយត្តិធម៌ព្រះបរិយត្តិធម៌បានដល់ធัวដែលជាមេរៀនទាំងអស់នៅក្នុងបត្រៃវិដកហើយនឹងមគ្គ4ផល4ដល់ពៀន1នេះឯងគឺជាធម្មរតនៈទេហោដូចជាធម៌ដែលយើង ស្ដាប់អំពីខន្តីធម៌ ឬក៏អំពីមេត្តាព្រំវិហារដែលយើង ស្ដាប់ពាក្យរបស់ព្រះសម្មាសម្ពុទ្ធឲ្យយើង ចម្រើនមេត្តាឲ្យយើងចម្រើនករុណាមុទិតាឧបេក្ខាអញ្ចឹងរាល់ពេលដែលយើងជួបអារម្មណ៍ផ្លែកជាអិដ្ឋារម្មណ៍ក្តីអនិដ្ឋារម្មណ៍ក្តី ដែលវាផ្លែកក្នុង ចិត្តរបស់យើងហ្នឹងយើងច្រឡោតតតងទៅវាអត់រួចដោយសារអីដោយសារធัวនឹងនៅចិត្តយើងជានិច្ច ណាឧទាហរណ៍ដូចសេចក្តីអត់ធន់មួយចុះជួបរឿងដែលមិនពេញចិត្តសពគ្រប់ហ្នឹងនឹកទៅដល់ធន់នឹងភ្លាមនឹកទៅដល់ធន់ហ្នឹងក៏ដូចជានឹកទៅដល់ម្ចាស់ធន់អញ្ចឹងគឺព្រះសម្មាសម្ពុទ្ធនឹងតែម្ដងណាប៉ុន្តែយើង ប្រົບយកធម៌មកជាអារម្មណ៍ទេដោយជាសេចក្តីអត់ធន់នេះព្រះអង្គសម្ដែងគុណនៃសេចក្តីអត់ធន់ហ្នឹងច្រើនណាស់ ខន្តិកោមេត្តវាលាភីណាអ្នកអត់ធន់នឹងឈ្មោះថាជាអ្នក មានមិត្តសម្លាញ់ពីព្រោះអត់ឆ្លោះយៈសះសីជាអ្នកមានយុះមានសេរីសុខសីលវាជាអ្នកមានសេរីសុខមនីបាមនីបោជាទីគប់ចិត្តនៃទេវតានិងមនុស្សទាំងឡាយណាណាកៈរហកលលហានੰមូលំខណតិខន្តកោ ម្យ៉ាងទៀតសេចក្តីអត់ធន់នឹង ឈ្មោះថាជាធោដែលជីករំលើងនៅការឆ្លោះប្រកែកនិងការទាស់សពគ្រប់បែបយ៉ាងដែលអត់ធន់ហ្នឹងហើយជាលំអរបស់អ្នកប្រាជ្ញទៀតផងអញ្ចឹងនៅពេលដែលយើងគោរពធម៌មួយ រលឹកដល់ធម៌មួយ មានន័យថា យើងបានគោរពទៅដល់ម្ចាស់អ្នកសំដែងធម៌នឹងទៅទៀតដោយញាតញោមផ្ដាំកូនមិនឲ្យធ្វើអាក្រក់រឿងអីមួយ ទាហរណ៍ថាប្រាប់កូនថាម៉េចកូនអើយកុំទៅរំទៅអឺទៅបន់ទៅអីហ្នឹងកុំទៅធ្វើអំពើផ្ដេសផ្ដាសកុំទៅខ្សែបគ្រឿងញៀនកុំទៅផឹកសារាកុំទៅធ្វើអំពើពេលលាអវាស័យហ្នឹងជាពាក្យសម្ដី នៅពេលដែលយើងគោរពពាក្យសម្ដីហ្នឹងមានន័យថាគោរពម៉ែដែរមែនទេចឹងមែនទេ ចុះនៅពេលដែលយើងអត់គោរពពាក្យសម្ដីហ្នឹងណានៅឆ្ងាយពីម៉ែមែនប៉ុន្តែនៅពេលដែលយើងអត់គោរពពាក្យសម្ដីហ្នឹងយើង ប្រឆាំងទាស់ជាមួយពាក្យសម្ដីហ្នឹងឈ្មោះថាមិនគោរពអ្នកណាមិនគោរពម៉ែនឹងតែម្ដងអញ្ចឹងនៅពេលណាដែលយើង បណ្ដោយឲ្យកិលេសកើត នៅក្នុងចិត្តរបស់យើងកើតទៅជាទុកទោមនោះការមិនពេញចិត្តឬក៏ចំណែនមើលងាយអីសពគ្រប់ហ្នឹង អាហ្នឹងមិនមែនត្រឹមតែយើងមើលងាយធัวហ្នឹងទេគឺយើងបានមើលងាយទៅដល់អ្នកសម្ដែងធัวហ្នឹងទៅទៀតដោយយើងមិនបានទុកថាពាក្យហ្នឹងជាពាក្យសំខាន់កាលណាមិនគិតថាពាក្យហ្នឹងជាពាក្យសំខាន់មានន័យថាអ្នក សម្ដែងធัวហ្នឹងក៏អត់សំខាន់ដែរសម្រាប់យើងនោះចឹងមែនទេញាតិញោមហ្នឹងហើយជួនកាលញាតិញោមអាចមានសេចក្តីអត់ធន់ប៉ុន្តែគិតបន្តិចញាតិញោមនឹងមានសេចក្តីសប្បាយចិត្ត ណាទីហោដូចជាព្រះអង្គសម្ដែងថាអកោថេនៈជានេកោធាំងចឹងឈ្នះបុគ្គលខឹងក្រោតដោយការមិនក្រោតតបធ្វើចិត្តយ៉ាងត្រជាក់វាលំបាកមិនមិនលំបាកទេចឹងបានបុគ្គលព្រះអង្គសម្ដែងមាន4ចេះមានបុគ្គលខ្លះឈ្មោះថាជាអ្នកទៅតាមបណ្ដោយខ្សែទឹកនឹងអង្គតរនិកាយបុគ្គលខ្លះទៀតឈ្មោះថាជាអ្នកទៅ ច្រាស់ខ្សែទឹក បុគ្គលខ្លះទៀតឈ្មោះថាជាអ្នកឈរនៅស្ងៀមបុគ្គលខ្លះទៀតឈ្មោះថាជាអ្នកឆ្លងដល់ត្រើយតើយ៉ាងណាមនុស្សជាច្រើននៅក្នុងโลกនេះគឺច្រើនស្ថិតនៅក្នុងចំណុចទី1គឺទៅតាមបណ្ដោយខ្សែទឹក ខ្សែទឹកនឹងគឺខ្សែកិលេស នៅពេលដែលមានរឿងមិនពេញចិត្តកើតមកក៏សម្ដែងអារម្មណ៍តាមការខឹងការក្រោធស្រឡាញ់របស់អីក៏បញ្ចេញនៅសភាពរំភើបទៅតាមអ្វីដែលវា វាកើតឡើងហ្នឹងវាអត់មានសង្រួមវាអត់មានហាមឃាត់អត់មានអីត្រូវខឹងខឹងត្រូវជេរជេរមានន័យថាបណ្ដោយទៅតាមកេលេសឃើញទេនឹងឈ្មោះថាបុគ្គលរស់នៅតាមបណ្ដោយខ្សែទឹកណាទៅតាមបណ្ដោយខ្សែទឹកគឺខ្សែកេលេស ហ្នឹងកិលេសហ្នឹងនឹកឃើញអីចឹងទៅខឹងអីចឹងអាងតែគ្មានពីណាថាអីចិត្តទៅទិញម៉ាត់ទិញម៉ៃចឹងមានន័យថាបណ្ដោយទៅតាមតែខ្សែកិលេសហ្នឹងខឹងប៉ុណ្ណាថាប៉ុណ្ណឹងអត់ចេះទប់អត់ចេះសង្រួមអត់ចេះអីទាំងអស់បុគ្គលបែបហ្នឹងច្រើនណាស់ក្នុងโลกនេះច្រើនណាស់អបុគ្គលមួយបែបទៀតព្រះអង្គហៅថា ទៅបញ្ច្រាស់ខ្សែទឹក មានន័យថាប្រឹងជំនះប្រឹងគ្រប់គ្រងចិត្ត ជំនះអ្វីដែលជាទម្លាប់អាក្រក់តាមធម្មតាប៉ុណ្ណឹងខ្ញុំខឹងតាមធម្មតាប៉ុណ្ណឹងខ្ញុំលួចតាមធម្មតាប៉ុណ្ណឹងខ្ញុំចំណែនប៉ុន្តែជំនះនៅ ខ្សែរបស់កិលេសហ្នឹងដោយសេចក្តីព្យាព្យាយាមណាណែយើងទាំងអស់គ្នាណាដែលយើងចូលមកវត្តអារាមយើងចូលមកក្នុងការបដិបត្តិធម៌វិន័យហ្នឹងគឺ គួរតែស្ថិតនៅក្នុងបុគ្គលទីប្រមាណទី1ឬក៏ទី2ញាតិញោមស្ដាប់តន់ណាបុគ្គលទី1គឺទៅតាមបណ្ដោយខ្សែទឹក មានន័យថាបណ្ដោយតាមកិលេសចង់អីធ្វើនឹងមិនចង់អីមិនធ្វើនឹងមានន័យថាបណ្ដោយតាមតាកិលេសគ្មានការអត់ធ្មត់គ្មានការសង្រួមគ្មានអីទាំងអស់ខ្ញុំតែអញ្ចឹងខ្ញុំនិយាយនិយាយទៅ អើយខ្ញុំតែប៉ុណ្្នឹងឯងអាតែប៉ុណ្្នឹងឯងមានឈ្មោះថាបដិបត្តិអីអត់ទេពួកនៅផ្ទះក៏តែប៉ុណ្្នឹងមកវត្តក៏តែប៉ុណ្្នឹងមិនឈ្មោះថាជាការបដិបត្តិទេនឹងបណ្ដោយ តាមកិលេសបុគ្គលទី2ឈ្មោះថាទៅច្រាស់ខ្សែទឹក មានន័យថាទប់អ្វីអ្វីដែលអាក្រក់នឹងមានហ្វ្រាំងទប់វា ហើយ បញ្ចេញនៅសេចក្តីល្អមកវិញញាតិញោមដែលមកធ្វើបុណ្យកុសលនឹងគួរស្ថិតក្នុងបុគ្គលទី1ឬក៏ទី2ណា ទី2ណាពីមុនជេ3ម៉ាត់ឥឡូវ4ម៉ាត់អីនោះហ្នឹងហើយអញ្ចឹង ពាក្យថាមកហឹកវឹកហាត់ការបដិបត្តិហ្នឹងណាចូលមកដល់កន្លែងវឹកហាត់បដិបត្តិហ្នឹងគឺត្រូវចូលក្នុងចំណុចបុគ្គលទី2ណាទី2ហ្នឹងហើយហ្នឹងសម្រាប់ពធជនពីរណាសម្រាប់ពធជនប៉ុន្តែទី1ហៅថាអន្តពធជន ពុទ្ធជនងងឹតទី2នេះចូលនៅក្នុង កល្យាណពុទ្ធជនបាទស្របទៅនឹងពាក្យដែល ព្រះ សម្មាសម្ពុទ្ធសម្ដែងថាមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយកុំប្រព្រឹត្តអ្វីតាមអំណាចចិត្តរបស់អ្នកឡើយ ចូលអ្នកទាំងឡាយទុកចិត្តក្នុងអំណាចខ្លួនរបស់អ្នកវិញឃើញទេចិត្តស្អីជាចិត្តស្អីជាខ្លួនខ្លួនក្នុង ទីនេះគឺសំដៅដល់សតិសម្បជញ្ញ អ្នកត្រូវយកសតិសម្បជញ្ញៈនឹងទៅគ្រប់គ្រងចិត្តរបស់អ្នកអ្នកមិនគួររស់នៅ តាមអំណាចចិត្តទេចិត្តនឹងវាចិត្តគិតទៅបាត់ណាបាត់ណីចឹងទៅហើយបើយើងចិត្តទៅតាមវា វាមិនអាចគ្រប់មិនអាចលមុំបានទេដើម្បីហាមប្រាមវាតលតែមានសតិសម្បជញ្ញៈនឹងជាគ្រឿងគ្រប់គ្រងនឹងចឹងហើយបុគ្គលទី3ទី4នោះអានឹងពាក់ព័ន្ធជាមួយរេបុគ្គល ដែលថាអ្នកអ្នកឈរនៅហ្នឹងគឺសំដៅដល់ពពួកសត្វដែល ជាឧបបាទិកៈបានដល់សទ្ធាវាសដែលស្ថិតនៅក្នុងភពនោះហើយនឹងបរិនិព្វានរីឯចុងក្រោយ គឺ បុគ្គលអ្នកឡើងដល់ត្រៃគឺសំដៅដល់ប្រខៃណា ស្របត្រូវបរិនិព្វានតែម្ដងប៉ុន្តែអ្វីថ្មចង់និយាយគឺបុគ្គលទី1និងទី2នេះពាក់ព័ន្ធជាមួយនឹងការយកប្រតនៈត្រៃជាទីពឹងទីរលឹក។ ណាពាក់ព័ន្ធជាមួយការពិចារណាច្រើនបាទអញ្ចឹងការដើរបញ្ច្រាស់ខ្សែទឹកក្នុងទីនេះធម្មតាបានទេឬក៏ត្រូវតែប្រឹងហ្នឹងហើយតើយើងពធូបថយវាមិនដែលទៅបដោយទឹកទៀតទេតលតែប្រឹងអ៊ំទាំងយប់ទាំងថ្ងៃយ៉ាងណាមិញអ្វីដែលជាកិលេសនៅក្នុងចិត្តសន្តានរបស់យើងហ្នឹងគឺជាធម្មតា ទាញយើងជានិច្ច ដោយទឹកចឹងហូរពីទីខ្ពស់ទៅទីទាបហ្នឹងគឺថាយើងមិនបាច់ប្រឹងវាទៅតែឯងសេចក្តីអាក្រក់នេះមិនបាច់ប្រឹងទេណាញាតិញោមរឿងអាក្រក់មិនបាច់ប្រឹងទេរឿងដែលប្រឹងគឺសេចក្តីល្អដែលមិនងាយធ្វើនេះសម្រាប់យើងពុទ្ធុជជនប៉ុន្តែបើសម្រាប់អរិយបុគ្គលវិញផ្ទុយពីយើងវិញសេចក្តីអាក្រក់លោកពិបាកធ្វើណាតែសេចក្តីល្អងាយធ្វើខុសគ្នា ចឹងបានអាត្មាធ្លាប់លើកសួរញាតិញោមថារវាងអំពើអាក្រក់និងអំពើល្អណាងាយធ្វើជាងណាញាតិញោមអាក្រក់និងល្អណាងាយធ្វើជាងហ្នឹងហើយអាក្រក់ងាយជាងត្រូវណាស់ព្រោះយើងនៅអាក្រក់ហ្នឹងណាហ្នឹងហើយប៉ុន្តែបើយើងថ្លឹងថ្លែងរវាង បុគ្គលទាំងអស់វិញណាបងថាអត់មានណាងាយធ្វើជាងទេតាមជំនាញរៀងខ្លួនបងសម្ដែងថាបុកអំពើអាក្រក់ បុគ្គលអាក្រក់ធ្វើបានដោយងាយងាយធ្វើណាស់បុគ្គលអាក្រក់ងាយធ្វើណាស់ហ្នឹងហើយបុគ្គលអាក្រក់អំពើអាក្រក់បុគ្គលអាក្រក់ធ្វើបានដោយងាយដូចជាការផឹកសុរា ដូចជាការដើរលេងស្រីស្រាជក់ម៉ាជក់អភិនអីនេះ សម្រាប់បុគ្គលអ្នកចូលចិត្តរឿងហ្នឹងគេងាយធ្វើឬក៏ពិបាកធ្វើងាយធ្វើអដូចញាតិញោមមិនបាច់ដល់អរិយបុគ្គលទេមករក្សាសិលហើយហ្នឹងឥឡូវហ្នឹងគេបបួលទៅផឹកស្រាទៀត ទៅអីទៀតទៅទេអត់ទេប៉ណ្ណឹងដឹងតែពិបាកធ្វើបានហើយមែនទេចុះទម្រាំអរិយបុគ្គលដូចលោកកាត់ឬវាអស់ហើយណាងាយធ្វើឯណា អំពើអាក្រក់នោះដល់តែអំពើល្អព្រះអង្គសម្ដែងថាបុគ្គលល្អធ្វើបាន ដោយងាយអំបុគ្គលអាក្រក់ធ្វើបាន ដោយលំបាកឃើញទេនឹងវានៅលើជំនាញជំនាញរបស់មនុស្សហ្នឹងហើយឥឡូវរលឹកគុណប្រសង់បន្តិចចុះ មិនបានរលឹកគុណប្រសង់នាំឲ្យកិលេសចាក់សន្តានចិត្តមិនបានដែរប្រសង់ក្នុងទីនេះ គឺសំដៅទៅដល់អរិយសង្ឃណាអរិយសង្ឃឬក៏បុគ្គលអ្នកបាន សម្រេចនិមយផលឬក៏បុគ្គលអ្នកកំពុងតែបដិបត្តិយ៉ាងល្អមាន មុខឆ្ពោះទៅកាន់ព្រះនិព្វានយើងខ្វល់ខ្វាយក្នុងរឿងការងារសពគ្រប់ រឿងប្តីរឿងប្រពន្ធរឿងស្អីស្អីសពគ្រប់នឹងហើយមានរបស់របរមានផ្ទះមានសម្បែងមានស្អីស្អីអឺជួនកាលអាចធ្វើឲ្យយើង មានសេចក្តីសុខស្ងប់ដោយជាប្រសង់សម័យព្រះសម្មាសម្ពុទ្ធព្រោះសម័យនេះវាពិបាកសម័យព្រះអង្គជួនកាលលោក នៅតែក្រោមដើមឈើមានតែបាតមួយ នៅក្រោមដើមឈើអីចឹងទៅប៉ុន្តែលោក មានសេចក្តីសុខមាន ការសុខស្ងប់ផ្លូវចិត្ត កាលណាបើនឹករលឹកទៅដល់សេចក្តីសុខរបស់លោកហ្នឹងឬក៏សេចក្តីបរិសុទ្ធរបស់លោកដែលលោកមិនជាប់ជាពាក់ជាងការទៅបាតមួយនៅក្នុងព្រៃក៏លោកបានសុខដែរនោះយើង កាត់បន្ថយ stress ជាមួយនឹងបញ្ហាខាតបង់នេះខាតបង់នោះ ហើយទាំងដែលយើងនៅមានរបស់ជាច្រើនទៀតនៅក្នុងជីវិតរបស់យើងហ្នឹងហ្នឹងឯងនឹងដែលធ្វើឲ្យយើងនឹងមិន ក្រហល់ក្រហាយ មិនធ្វើឲ្យយើងនឹងច្របោកច្របល់ ប៉ុន្តែបើយើងនឹកខុសអានឹងក៏មិននាំមកនៅសេចក្តីចម្រើនដែរដូចជានឹកទៅអ្នកខ្លះនឹករឿងប្រកែរឿងលោកជួយយ៉ាងនេះយ៉ាងនោះអានឹងវាជារឿងផ្សេងខុសគោលដៅដែលព្រះសម្មាសម្ពុទ្ធសម្ដែងប៉ុណ្ណឹងចុះម៉ោង10ជាងហើយដល់ពេលរៀបចង្ហាន់ធម្មតាម៉ោងហ្នឹងរៀបរៀបចង្ហាន់ណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចុះម៉ោង1នេះត្រូវសម្ដែងធននៅម៉ោង ហ៎វត្តវីឡូហ្នឹងហើយបាទចុះម៉ោង3នៅណាហើយរាប់អូថ្ងៃនេះ3ចុះអូចឹងម៉ោង1នៅវីឡូហើយនឹងម៉ោង3នៅហើយរាប់បាទអញ្ចឹងប៉ុណ្ណឹងចុះបាទលើសលោខ្វះខាតយ៉ាងណាសូមអធិស្ឋានហើយសូមអនុមោទនាយកតែចំណុចល្អប៉ុណ្ណោះចុះសូមអនុមោទនាសាធុសាធុសាធុនឹងហើយលើថាតើបតែ បរិយដី ថ្មីណាអាមាចូលរួមក្នុងការបរិយដីវត្តហ្នឹងចាស់បាទសូមអនុមោទនា